Thank you. ស្ថានភាពដ៏លំបាកនេះពួកយើងទាំងអស់គ្នាពិតជាយល់ពីអារម្មណ៍នឹកស្រុកនឹកផ្ទះចង់ជួបជុំគ្រួសារប៉ុន្តែក្នុងនោះក្រុមគ្រូពេទ្យជួមុខនិងប្រជាពលរដ្ឋដែលកំពុងសម្រាប់ព្យាបាលនិងធ្វើចតលិស័កពួកលោកពុំអាចចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិដោយផ្ទាល់បានឡើយដូចនេះមីជាតិសូមចែករំលែកនៅសេចក្តីអំណរឆ្នាំថ្មីជូនចំពោះក្រុមគ្រូពេទ្យជួមុខនិងសហការីទាំងអស់ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងការពិនិត្យនិងព្យាបាលអ្នកជំងឺ Covid-19 និងប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលនិងធ្វើចតាឡេស័កគ្រប់ទីកន្លែងទាំងអស់ក្នុងប្រទេសជាណាចក្រកម្ពុជាសូមកុសលផលបុណ្យដែលមីជាតិបានធ្វើនៅថ្ងៃនេះជាចំណែកមួយនៃសេចក្តីសុខរបស់បងប្អូនជនរួមជាតិទាំងអស់គ្នា នៅក្នុងវរសកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះអាត្មាភាពសូមជូនពរតាមរយៈវីដេអូមីទៀតចំពោះដល់គ្រូពេទ្យជួមុខក៏ដូចជាអ្នកដែលកំពុងធ្វើចាត់តាល័យស័កហើយក៏ដូចជាអស់លោកលោកស្រីទាំងអស់ដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យរាជធានីខេត្តទាំងអស់ សូមឲ្យបានសំប្រកបតែនឹងសេចក្តីសុខសេចក្តីចម្រើនឆាប់បានជាសះនៅរោគ COVID-19 នេះ អាត្មាភាពសូមជូនពរដល់អស់លោកទាំងអស់ឲ្យបានសំប្រកបតែនឹងសេចក្តីសុខសេចក្តីចម្រើនប្រកបដោយអាយុវណ្ណៈសុខៈពលៈនិងបដិសេណៈកំបីគ្លៀងឃ្លាតឡើយម្យ៉ាងវិញទៀតសូមឲ្យប្រជាជនកម្ពុជារបស់យើងបានទទួល ជោគជ័យក្នុងការព្យាបាលក៏ដូចជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 នេះបានឈ្នះក្នុងពេលឆាប់ឆាប់នេះកុំអីអខានឡើយសូមអនុមោទនាចយន្តោពោធិយាមូលេសាកយានាងនន្តិវាធនោអេវាំងខ្វាំងវិជយោហោកលេអបរ กิตปาลังเตไสเสปตวิปาคะเรอภิเสเกสาปปะเทียนังอาเกปาเกาปะเมาตเตสนะขาตังสมังกะลังเทตังสพนาวสมอตาวจะสยาทางปรามจาไรเพนังกายกรรมังเวจากรรมังปะเตะเพนังปะเตะเพน ណੰបត្យាខេណាបត្យាខេណានិកាតតថេបត្យាខេណាក្នុងឱកាសចូលឆ្នាំខ្មែរប្រពៃណីជាតិនេះនាងខ្ញុំនិងសហការី នៃក្រុមហ៊ុនមីជាតិសូមគ្រប់ជូនពរប្រជាពលរដ្ឋខ្មែរអាជីវករដៃគូអាជីវកម្មនិងជាពិសេសជូនចំពោះក្រុមគ្រូពេទ្យជួរមុខប្រជាពលរដ្ឋដែលកំពុងសម្រាប់ព្យាបាលនិងធ្វើចក្តាលេស័កនៅគ្រប់ទីកន្លែងនៃព្រះរាជាណាចក្រកម្ពុជាសូមទទួលបានបុណ្យកុសលស្មើស្មើគ្នាសុខភាពល្អបរិបូរណ៍ ជោគជ័យគ្រប់ភារកិច្ចការងារនិងជៀសផុតពីការចម្លងនៃជំងឺ Covid-19 ទាំងអស់គ្នាជូនពរឆ្នាំថ្មី thank you